សួស្តីអ្នកនាងវើជប់គ្នាមកទៀតហើយខ្ញុំបាទសាក់ហើយក៏សូមស្វាគមន៍មកកាន់វីដេអូថ្មីអ្នកទាំងនេះប្រហែលជាបាត់មុខខ្ញុំប្រហែលជា4ទៅ5ខែហើយវីដេអូនេះដែរគឺខ្ញុំអត់មានធ្វើការ reaction ដូចវីដេអូមុនមុនទេគឺខ្ញុំនឹងមានរឿងរ៉ាវមួយចំនួនប្រាប់ទៅអ្នកនរគ្នាពីមូលហេតុដែលខ្ញុំបានឈប់ឈប់ធ្វើ YouTube អញ្ចឹងណា អូខេមុនចាប់តាមជួសាច់រឿងរបស់យើងខ្ញុំក៏សូមអធិស្ឋានទៅអ្នកនរគ្នាផងដែលកំពុងតាមដានទស្សនានៅវីដេអូខ្ញុំផងដែរដោយអ្នកគ្នាប្រហែលជាដឹងហើយខ្ញុំមិនសូវចេះនិយាយប្រហែលមិនថាមិនសូវចេះនិយាយនិយាយមិនសូវច្បាស់ប្រហែលទេអញ្ចឹងពេលខ្លះនិយាយមិនដឹងក៏បានទាំងកតុយនិយាយញាប់ក៏មិនដឹងអីក៏មិនដឹងខ្លួនឯងដែរអញ្ចឹងក៏អ្នកគ្នាប្រហែលជាសូមអធិស្ឋានផងហើយក៏សង្ឃឹមតែអ្នកគ្នាតាមដានវីដេអូនេះចាប់ពីដើមរហូតដល់ចប់វីដេអូនេះណាខ្ញុំនឹងនិយាយរឿងរ៉ាវមួយចំនួនឬក៏បញ្ហាមួយចំនួន 3ធំធំដែលខ្ញុំនឹងនិយាយប្រាប់ទៅអ្នកទាំងអស់គ្នាដោយខ្ញុំគិតថាបញ្ហា3ហ្នឹងឬក៏សំណួរ3ហ្នឹងដែលមានគ្នា យើងសួរមកខ្ញុំថាសំណួរសំណួរទី1គាត់សួរមកខ្ញុំថាមិនបានជាអត់ឃើញខ្ញុំចេញវីដេអូថ្មីហើយទី2ហ្នឹងគឺគ្នាយើងសួរខ្ញុំថាបើសិនជាខ្ញុំធ្វើវីដេអូវិញតើខ្ញុំគួរធ្វើវីដេអូអីពី content អីហើយសំណួរមួយទៀតក៏សំខាន់ខ្លាំងមែនតើគាត់សួរខ្ញុំថាខ្ញុំនឹងជប់ធ្វើ YouTube ហើយមែន អញ្ចឹងខ្ញុំធ្វើ YouTube ប្រហែលជាដើមឆ្នាំដែលខ្ញុំចូលទី12អញ្ចឹងហើយនៅពេលដែលខ្ញុំចាប់ផ្ដើមបែកកំណត់ចង់ធ្វើ YouTube ខ្ញុំក៏ស្បខ្ញុំក៏ពេលហ្នឹងខ្ញុំក៏ចាប់ផ្ដើមសរុបធ្វើវីដេអូរហូតបានជិត20វីដេអូជាងដែររហូតដល់ពាក់កណ្ដាលឆ្នាំទី12ខ្ញុំក៏បានផ្អាក YouTube សឹងដោយសារតែអីដោយសារតែចិត្តប្រឡងឆ្នាំយើងប្រឡងហើយខ្ញុំក៏មានពេលវេលាជាមួយវាជាមួយនឹង YouTube ប្រហែលដែរហើយក៏សើចចិត្តផ្អាកសឹង ហើយអានឹងជាបញ្ហាទី1របស់ខ្ញុំនៅក្នុងសំណួរទី1ហើយបញ្ហាទី2នៅក្នុងសំណួរទី1នោះទៀតគឺអឺនៅពេលនោះដែរគឺខ្ញុំប្រឈមមុខជាមួយ នឹងកន្លែងគឺខ្ញុំអត់មានកន្លែងថតស្រួលបួសដល់ឥឡូវអញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើកន្លែងជា studio ខ្លួនឯងផ្ទាល់សម្រាប់ថតវីដេអូខ្លួនឯងហើយយើងដូចខ្ញុំនិយាយមកអញ្ចឹងគឺយើងទី12យើងទៅយើងពិបាកយើងអត់ឆ្លៀតពេលអត់កើតមែនតើឬយើងធ្វើមិនក៏ដោយយើងត្រូវ ហាត់មើលមេរៀនអញ្ចឹងណាដើម្បីប្រឡងជាប់ហើយបញ្ហាមួយទៀតនោះគឺនៅពេលហ្នឹង ចំនៅពេលដែលខ្ញុំចាប់ផ្ដើមខូចទូរស័ព្ទដោយសារតែអីវីដេអូដែលខ្ញុំធ្វើរាល់ដងគឺខ្ញុំធ្វើដោយថតតាមទូរស័ព្ទអត់មានកាមេរ៉ាដូចគេ ហើយទូរស័ព្ទពេលហ្នឹងគឺវាវាខូចទៀតហើយ បញ្ហា2 3ហ្នឹងມັນធ្វើខ្ញុំផ្អាក YouTube ផែជាមួយរយៈដែរអញ្ចឹងសម្រាប់ខ្ញុំខ្ញុំគិតថា បញ្ហារបស់ខ្ញុំគឺវាមានប៉ុណ្្នឹងហើយវារឿងច្រើនខនបាសម្រាប់ខ្ញុំដែរ ឥឡូវយើងក៏លេចទៅមើលសំណួរទី2ដែលគ្នាយើងសួរខ្ញុំថាបើសិនជាខ្ញុំធ្វើវីដេអូវិញតើខ្ញុំគួរធ្វើវីដេអូអីពី content អីអឺអ្នកគ្នាប្រហែលជា មានគ្នាយើងខ្លះប្រហែលជា ស្គាល់ខ្ញុំឬក៏នៅចាំខ្ញុំនៅឡើយដែលសារតែវីដេអូខ្ញុំភាគច្រើនគឺធ្វើវីដេអូ reaction ច្រើនដូចជា reaction វីដេអូខ្មោចវីដេអូអីចឹងគឺខ្ញុំចូលចិត្តធ្វើច្រើនហើយនឹងវីដេអូប្លុកដូចជាដើរលេងដើរអីលេងចឹងណាហើយ ខ្ញុំគិតថាបើសិនជាខ្ញុំធ្វើវីដេអូទៀតគឺអត់មានអីក្រៅពីធ្វើការ reaction ដដែលទេហើយខ្ញុំក៏សង្ឃឹមថាហើយខ្ញុំក៏មានគម្រោងធ្វើវីដេអូថ្មីថ្មីទៀតផងដែរអឺអានឹងគឺជាចម្លើយនៃសំណួរទី2បើសិនជាឥឡូវយើងក្លែកទៅមើលសំណួរទី3យើងដែលគ្នាយើងសួរខ្ញុំថាមិនបានខ្ញុំធ្វើតើខ្ញុំតើខ្ញុំឈប់ធ្វើ YouTube ហើយមែនអឺចម្លើយរបស់ខ្ញុំគឺថាអត់ខ្ញុំអត់ឈប់ទេ គ្រាន់តែខ្ញុំឈប់មួយរយៈហ្នឹងគឺវាមានបញ្ហាដែលខ្ញុំបកស្រាយខាងលើនឹងឯងក្រោយពីហ្នឹងឥឡូវគឺខ្ញុំបានរៀបចំរួចអស់ហើយតាំងពីកន្លែងថត slide A ស្រួលបួលអញ្ចឹងចាប់ពីពេលនេះទៅចាប់ពីវីដេអូនេះទៅខ្ញុំនឹងចាប់ផ្ដើមធ្វើវីដេអូម្ដងតិចម្ដងតិចវិញដើម្បីឲ្យអ្នកនរគ្នាបានតាមដានទស្សនាហើយខ្ញុំក៏សង្ឃឹមថាអ្នកទាំងគ្នាអត់ភ្លេចខ្ញុំដូចគ្នាអូខេហើយខ្ញុំក៏សង្ឃឹមថាខ្ញុំនឹងស្វែងរកវីដេអូអីថ្មីថ្មីឬក៏ content ថ្មីថ្មីសម្រាប់អ្នកទាំងគ្នា អញ្ចឹងទៅរອບខ្ញុំបានធ្វើវីដេអូវិញគឺមិនមែនងាយស្រួលទេនៅគ្នាគឺវាវេទនាដែរដើរផ្លូវដើរលើផ្លូវ YouTube ហើយខ្ញុំខ្ញុំសង្ឃឹមថាខ្ញុំ នឹងចំណាយໄວគ្រប់យ៉ាងដើម្បីខ្លួនឯងហើយខ្ញុំក៏សង្ឃឹមថាវានឹងបានមកវិញនៅពេលដែលយើងលះបង់ដើម្បីវាអូខេហើយខ្ញុំសង្ឃឹមថាគ្នានឹងតែគ្រប់គ្រងវីដេអូខ្ញុំដដែលកុំភ្លេចជួយចុច Subscribe បើសិនជាអ្នកមកថ្មីនិងអ្នកមកចាស់កុំភ្លេចជួយ Like ម្នាក់មួយ ខ្ញុំនឹងចេញវីដេអូលើកក្រោយទៀតប្រហែលជា reaction ច្រើនជាងអូខេអ្នកគ្នាអរគុណចំពោះការតាមដានវីដេអូ ហើយយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ